កុំឲ្យចោះចាញ់ពិភពលោកនេះតាមផ្លូវចិត្តហ្នឹងហើយពិភពលោក កំពុងតែមានមរណភ័យជំងឺរោគាអីអីចឹងជាឱកាសដែលយើងបំពេញបុណ្យកុសលណាហ្នឹងណាយើងមានមរណសតិហ្នឹងឯងមានមរណសតិ មានសតិនឹករលឹកដល់សេចក្តីស្លាប់ ហើយយើងយកណាការអប់រំចិត្តចម្រើន បញ្ញា ជាបុណ្យកុសល ដើម្បីទៅកាន់ព្រះនិព្វានហ្នឹងជាជាទីពឹងទៅណាហ្នឹងឯងមើលដូចជាក្រុមព្រះយសោជាក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ កសបៈទុសពលទាំងជាចោតើក្រុមចោមិនដឹងប្រមាណរយពាន់ឆ្នាំ អីមកហើយទេធ្វើចោហ្នឹងព្រោះសម័យកាលហ្នឹង មនុស្សអាយុវែងតែដល់ទៅ20000ឆ្នាំមកដល់ទៅអ្នកស្រុកហ្នឹងណាព្រួតដៃគ្នាណា ចោមិនតិចទេប្រហែល500នាក់ទប់អត់ឈ្នះកម្លាំងអ្នកស្រុកទេអ្នកស្រុកមកទាំងភូមិទាំងស្រុកទាំងអស់ហ្មងបើធ្លាប់តែបៀតបៀនគេយូរហើយឥឡូវនេះគេព្រួតគ្នាមួយលើដោយរដ្ឋអំណាចអាជ្ញាធរដែនដីអីអីហ្នឹងព្រោះណាមានអំណាចមាន សពាវុធអីសពគ្រប់ចឹងទៅព្រួតគ្នាមួយអ្នកស្រុក លើកហ្នឹងដឹងថាទុកទល់អត់ឈ្នះរត់ចូលទៅក្នុងព្រៃហ្នឹងជួបភិក្ខុមួយអង្គសុំឲ្យភិក្ខុលោកជួយប៉ុណ្ណាដល់ទៅភិក្ខុលោករាប់ជួយឲ្យត្រៃសរណគមទាំងហើយដល់ព្រះពុទ្ធពធប្រសង់ទៅហើយឲ្យសមាទានសិលសិល5ទាំង បើថាស្លាប់ទៅក៏បាន ទីពឹងបើថាមិនតាន់ស្លាប់ទេក៏ឈប់ប្រព្រឹត្តបាបកម្មនឹងតទៅទៀតតែផ្ដាច់ញាអញ្ចឹងអស់មេចៅនឹងអ្នកដឹកនាំកូនចៅអញ្ចឹងហើយលើកហ្នឹងអត់មានរួចអត់មានរស់អីទេទាំងអស់អ្នកស្រុកវាយសម្លាប់ទាំងអស់ហើយសម្លាប់ចំអ្នកមានត្រៃសរណគមអ្នកមានសិលថ្មីថ្មីនឹងទៀតទៀតបាបអ្នកស្រុកណាណីទៅ ហ្នឹងឯងដល់ចិត្តគិតថាចោចោសម្លាប់ចោក៏នៅតែបាបកម្មដោយសារបាណារិបាតណាហ្នឹងឯងហើយដល់នេះមិនមែននមមួមណា ត្រៃសរណគមហ្នឹងវាក្រៃលែងជាងតបោះអីសីបាន សមាបត្តិ8លោកីអភិញាទៅទៀតគ្រាន់តែព្រមទទួលពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹកប៉ុណ្ណឹងហើយថែមសិល5ទៅទៀត ដល់ណាស្លាប់ទៅ ទៅ ទេវលោកអីចឹងបាបកម្មដែលធ្វើចោលនឹងអត់មានឱកាសឲ្យ ផលទេព្រោះបដិសន្ធិក្នុងសុគតិភពប៉ុណ្ណារួចទៅវិលវល់ទាំងនៅ ក្នុង ទេវលោកនឹងឯងពីជាន់ក្រោមទៅជាន់លើទៀតប៉ុនប៉ុននឹងនៅតែមានកម្លាំងអញ្ចឹងអស់ អស់អាយុនៅទេវលោក ជាន់ក្រោមប៉ុននឹងនៅឲ្យទៅទេវលោកជាន់លើទៀតមួយចន្លោះពុទ្ធនឹងនៅ ក្នុងទេវលោករហូតទាំងមួយចន្លោះពុទ្ធប៉ុណ្ណាវែងឆ្ងាយណាមួយចន្លោះពុទ្ធនឹងណាហើយដល់ទៅព្រះពុទ្ធអង្គបានត្រាស់ ជាយត់មកជាតិចុងក្រោយនឹងតែហ្មងចាមេចៅហ្នឹងវាបានអានិសង្ឃដឹកនាំ កូនចៅនឹងឲ្យមានត្រៃសរណគមមានសិល5នឹងបានមកជាកូនមេមេអ្នកព្រាននេសាទហ្នឹងឯងកូនចៅអីអីទាំងអស់អ្នកភូមិភូមិអ្នកនេសាទហ្នឹងដល់ទៅពេលពេញវ័យទៅនាំគ្នាទៅរកត្រីលើកទី1បានកបិលមច្ឆៈគណា នឹងឯងក៏ដឹងរឿងរ៉ាវទាំងអស់ហ្នឹង ទៅ មានសេចក្តីសង្វេគរឿងរ៉ាវក្នុងជីវិតវត្តសង្សារក៏សូមមេដាវិដាចូលកាន់ភ្នួសហ្នឹងឯងនៅមានរឿងវែងឆ្ងាយតែខ្ញុំណាគ្រាន់តែលើកត្រង់ដែលថាមានមរណភ័យយើងរត់ទីពឹងហ្នឹងឯងចាំតាមពិតវាមិនមែនតល់តែមកសម័យយើងមេរោគឆ្លងពិភពលោកអីនេះទេ គឺឲ្យតែមានខណ្ឌ5កើតមកគឺត្រូវតែស្លាប់នឹងឯងឲ្យតែយើងចេះមកពិចារណាឲ្យឃើញ ទុកទោសវត្តសង្សារហ្នឹងវានៅលើបញ្ញខណ្ឌហើយនឹងកិលេសអវិជ្ជា ដែលមិនដឹងអរិយសច្ចធัวហ្នឹងនាំឲ្យមានតណ្ហាតណ្ហាមិនមែនចេះតែប្រព្រឹត្តទៅទេចឹងដោយសារតែវាមានអវិជ្ជា ដែលមិនដឹងសច្ចធัวទុកសមុទយៈនិរោធមគ្គហ្នឹង ដល់ទៅយើងបានជួបពុទ្ធព្រះអង្គចម្រើនវិជ្ជា បានដឹងទុក ដឹងហេតុឯនាំឲ្យកើតទុកចឹងចឹងទៅដូចយើងដឹងរោគដឹងសមុទ្ឋានរបស់រោគហើយក៏ប្រតិបត្តិផ្សំថ្នាំសិលសមាធិបញ្ញា ដើម្បីកម្ចាត់បងនៅរោគនឹងទៅអាការជារោគនឹងឯងគឺនិរោធអរិយសច្ចៈអញ្ចឹងបានជាក្នុងពុទ្ធសាសនានឹងមានប្រសង់ចូលកាន់ភ្នោះបុជាបព្វជិតនឹង គឺដោយចំពោះកំចាត់បងនៅរោគវត្តសង្សារនេះឯងតែមានខណ្ឌ5យើងកំចេះតែភ្លេចស្មារតីថាមកពីអ្នកតីធ្វើអីធ្វើអីមិនគួរកបីដាក់យើងអីអីយើងមានរឿងអីត្រូវមកគិតទោសរបស់ខណ្ឌ5ទោសរបស់កិលេសប៉ុណ្ណាអតិនវង្កាមុគនេសុទិស្វាកណ្ណាត្រូវឃើញទោស នៃតណ្ហា ដែលប្រព្រឹត្តទៅសបាយត្រេកអររីករាយជាមួយនឹងរបស់ក្នុងភពហ្នឹងហ្នឹងឯងអាការសបាយត្រេកអររីករាយហ្នឹងឯងវាជាប់ជំពាក់ចិត្តទៅ វាជាបច្ច័យឲ្យមានការភ័យខ្លាចភ័យរឿងអីរឿងអីកើតទុករឿងអីរឿងអីសិតតែមកពីតណ្ហាទាំងអស់ តែយើងអត់ប្រាថ្នា ទៅ ក្នុងរបស់ណាទេ មិនមាន របស់នឹងក៏អត់កើតទុកដែរណាមិនមែនមិនមានអីមិនមាន អីហើយត្រូវតែកើតទុកមែនទេចឹងអាមិនមានហើយមិនកើតទុកម៉ោងទីវាអត់ប្រាថ្នាវាអត់ប្រាថ្នារបស់នឹងវាដូចជាថ្ងៃលិចទៅចឹងយើងមិនបានប្រាថ្នាថា សូមឲ្យថ្ងៃកុំលិច ឬក៏ថាប្រច័នអីអីហ្នឹងកុំឲ្យរណូចកុំឲ្យខ្នើតណាកុំឲ្យមានផ្កាយលើមេឃកុំឲ្យមានខ្យល់បក់អីអីយើងវាអត់ប្រាថ្នាដល់អញ្ចឹងវាមានព្រះអាទិត្យរះលិចមានប្រចាំវាមានរណូចវាមានខ្នើតអីធម្មតាយើងអត់កើតទុកទេហ្នឹងឯងយើងដឹងថាវាជាធម្មជាតិអញ្ចឹងហ្នឹងឯងចឹង អាហ្នឹងគឺតែកាលណាយើងប្រាថ្នាចង់បានរបស់ណាអត់បានរបស់នោះគឺជាទុកយ៉ាំបិឆាំងនៅលៈបតិតាមបិទុកហ្នឹងឯងអញ្ចឹងយើងសិក្សាមើលក្នុងជីវិតរបស់យើងរបស់ខ្លះអ្នកដតីប្រាថ្នាហើយអត់បានទៅកើតទុកប៉ុន្តែយើងអត់ប្រាថ្នានៅអ្វីហ្នឹងយើងអត់កើតទុកទេ អត់បានដូចគ្នាប៉ុន្តែអ្នកដតីកើតទុកឧទាហរណ៍ថាប្រាថ្នាជាពរាជា ដើម្បីសោយរាជណាដូចជាពរាជាបុតអីចឹងទៅ នៅវាមានបុតដើមបុតក្រោយអីអីចឹងណាវាមានរឿងរ៉ាវក្នុងពរាជាវង្សានុវង្សហ្នឹងឬក៏បងប្អូនបង្កើតអីអីចឹងទៅហើយបងត្រូវសោយរាជ ហើយបើចាំតែអស់ពីបងទៅ ខ្លួនឯងជាប្អូននឹងវាចាស់អីអីចឹងទៅម្ល៉េះវាចង់សោយរាជនឹងឯងអញ្ចឹងបាន ជាមានរឿងធ្វើឃាតហ្នឹងឯណាធ្វើឃាតប្របីតាបាទពិមពិសាប្របាទអាជាតិសតកក៏ត្រូវពរាជបុត្រធ្វើឃាតដណ្ដើមរាជដែរតតគ្នា4 5លើកទៀតក្រំតែធ្វើឃាតប្របីតាដណ្ដើមរាជហ្នឹងអញ្ចឹងវាកើតទុកអត់បានរាជសោយហ្នឹងណា ម៉ោងទីអីថាម៉ោងទីប្រាថ្នាទេអានឹងហ្នឹងមិនមែនមកពីអត់រាជសម្បត្តិនឹងត្រូវតែកើតទុកមែនទេហើយចាំមើលដោយប្រគុណម្ចាស់ចេញចាប់ផ្ទះចូលកម្មភ្នោះអញ្ចឹងក្រោកព្រឹកឡើងគុណចាស់មានមានដើរកើតទុកកើតទុកដល់ហើយគុណចាស់កើតទុករឿងអីចឹងអាត្មាកើតទុកពួកអត់បានសោយរាជវាមិនដែលណាទេណាវាមិនដែលវាមិនដែលតែកើតទុកពីព្រោះអីពីព្រោះវាអត់ប្រាថ្នាសោះ មិនដែរអត់ប្រាថ្នា ដើម្បីថាអាត្មាអញសោយរាជអីមកបួសនេះគឺដើម្បីធ្វើនៅទីបំផុតនៃសេចក្តីទុក្ខសទ្ធាយៈករានិខមៈមានសទ្ធាចិញ្ចាផ្ទះចូលកម្មធ្នូបុជាបព្វជិតនឹងទុក្ខសន្តៈករោភវៈដើម្បីធ្វើនៅទីបំផុតនៃទុក្ខដល់អញ្ចឹងគុណចាអត់មានកើតទុកថាអត់បានសោយរាជអត់អត់អីគេប៉ុន្តែអ្នកកើតទុកមានណាទៀតឲ្យតែមានសេចក្តីប្រាថ្នា ហើយអត់បានដោយប្រាថ្នាត្រូវកើតទុកហើយហើយអាសេចក្តីប្រាថ្នានេះសំបីតែបានតាមប្រាថ្នាមកក៏ដោយ វាកើតរោគញៀនតែពេញចិត្តទៅវាកើតញៀនណាចិត្តហ្នឹងវាប្រកែញៀនញាមជាមួយនឹងរបស់ដែលពេញចិត្តហ្នឹងដល់អញ្ចឹងទៅដល់ធ្លាប់បានទៅអត់យ៉ាប់វាយ៉ាប់ត្រង់អាដែលថាធ្លាប់ធ្លាប់មានធ្លាប់បាននេះនឹងឯងស្អីក៏ដោយស្អីក៏ដោយ បងប្អូនកូនចៅទូទៅហ្នឹងចឹងចឹងបានយើងកុំចេះតែបដែតបដោយទៅតាមអាការជាប់ចម្ពាក់ចិត្តហ្នឹងយើងត្រូវមានអនិច្ចសញ្ញាសម្គាល់អ្វីអ្វីប្រែប្រួលមិនទៀងទាត់វាមានមួយគ្រាមួយគ្រាអញ្ចឹងដូចយើងរស់នៅសំណុកសុខសប្បាយមួយគ្រាអញ្ចឹងទៅនឹងឯងដល់វាប្រែប្រួលទៅយើងត្រូវដឹងថាអ្វីអ្វីវាមានមួយគ្រាមួយគ្រាអញ្ចឹងឯង នឹងឯងយើងត្រូវទទួលយកអ្វីៗក្នុងបច្ចុប្បន្ននឹងឯងឲ្យបានជាប្រយោជន៍បើដូចជាថាអារម្មណ៍វាមិនល្អដូចមុនទេពីមុនហ្នឹងវាល្អដូចថា100%ទៅឥឡូវវានៅសឹម60%អីចឹងណាអាហ្នឹងក៏អាចឲ្យយើងកើតទុកដែរពីព្រោះវាអត់បានល្អ80 90 100ដូចមុនហើយអានេះនៅក្នុងផលប៉ុនផងប៉ុន្តែវាត្រឹម50 60 អានឹងដោយសារយើងធ្លាប់ធ្លាប់អប្រណិតធ្លាប់អប្រសើរធ្លាប់អអស្ចារអញ្ចឹងទៅដល់ធ្លាក់មកត្រឹម50ផលរបស់បុណ្យផងហ្នឹងហ៎គ្រាន់តែថាលៀបទៅថយជាងមុនយោះអីវាថយជាងមុន គេសរសើរអីហ្នឹងថយជាងមុនកើតការអន់ចិត្តដែរអាហ្នឹងឯងគេមកពីញៀនញ៉ាំធ្លាប់ហ្នឹងឯងប៉ុន្តែបើយើងមានឱសថសម្រាប់ ព្យាបាលកម្ចាត់បងអារោគញៀនញាមហ្នឹងគឺចម្រើននៅហៅថាអនិច្ចសញ្ញារហូតដល់ទៅអនិមិត្តវិមោគ ហ្នឹងឯងអាហ្នឹងគឺអនិច្ចានុបស្សនាហ្នឹងឯងចឹងចម្រើនឲ្យដឹងថាអ្វីអ្វីវាគ្រាន់តែមកពេលមកគ្រាទេដូច្នេះយើងមានបញ្ញាហ្នឹងយើងមិនអាឡោះអាល័យអ្វីអ្វីដែលវាកន្លងទៅនឹងទេយើងទទួលយកការពិតមកសិក្សា យើងក្រេបយករសនៃសច្ចៈអ្វីអ្វីក៏ក៏មាន រស នៃសច្ចៈគឺការពិតដែរទាំងជាបច្ចុប្បន្នហ្នឹង ហ្នឹងឯងអ្វីអ្វីព្រាត់ប្រាស់ទៅចោលយើងមែនកន្លងទៅមែនប៉ុន្តែការពិតអត់ដែលចោលយើងទេឲ្យតែយើងចេះក្រេបយកទទួល ការពិតហ្នឹងគឺយើងមានសេចក្តីសុខចម្រើនឡើង គ្រប់ពេលវេលាមិននិយាយពីរបស់ដែលដែលឲ្យយើងពេញចិត្តទេណាមែនទេអារបស់ដែលយើងពេញចិត្តតាមពិតយើងគ្រាន់ថាយើងពេញចិត្តទេតាមពិតអាហ្នឹងវាកាមតណ្ហាទេកិលេសទេពេញចិត្តជាប់ជំពាក់ទៅហ្នឹង នឹងឯងតែ ចំពោះសច្ចៈរស់វិញគឺជារស់របស់ បញ្ញាដែលក្រេបយកទទួលការពិតហើយព្រមជាមួយនឹងអវ័យដែលកើតឡើងតថានេះវាដូច្នោះឯងអ្វីអ្វីវារមែងតែងតែយ៉ាងហ្នឹងហ្នឹងឯងវាសំខាន់ត្រង់ដែលយើងទទួលយកការពិត ហើយសពចិត្តថាអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមាន រមែងមាន នឹងឯងចឹងដល់អញ្ចឹងគឺយើងអត់តោះណាសេចក្តីទុកហ្នឹងវានៅត្រង់តោះតោមណោះហើយដល់ទៅយើងលះបង់អាការតោះនឹងបានគឺជាសក់នឹងហ្មងចឹងកណាសេចក្តីសក់នៅត្រង់ដែលយើងមិនតោះចិត្តណា មិនបានមិនតោះថាមកពីយើងទទួលយកសច្ចៈរស់រស់ដែលជាការពិតហ្នឹងសិច្ចចង្ហវេសាធុតរੰងរក្សាណੰងមានរស់ប្រសើរលើអស់រស់ទាំងពួងជារស់ដែលធ្វើឲ្យអស់តណ្ហាប៉ុន្តែតលបញ្ញាបានក្រេបយកសច្ចៈរស់នឹងបានធ្វើឲ្យយើងសុខចិត្តហ្នឹងឯងសច្ចៈរស់មាននៅគ្រប់សភាវៈទាំងអស់ ដូចជា អារម្មណ៍មិនជាទីពេញចិត្តអីយើងប្រកដីសប្ងៃគឺតាមពិតទៅបើយើងមានបញ្ញាយើងដឹងថាអ្វីអ្វីទាំងអស់ហ្នឹងមិនមែនអាក្រក់មករយើងទេអ្វីអ្វីហ្នឹងជាការរំលឹកដាស់តឿនទេ ហ្នឹងឯងអ្វីដែលដែលគួរឲ្យយើងភ័យខ្លាចតក់ស្លុតគឺកិលេសដែលនាំឲ្យមានអបាយភ័យអបាយភូមិគណាអានិច្ចារម្មអតិណាមិនម៉ាក់ល្មមទេចឹងក្រៃលែងទៅណាស់ហើយអស់ការដល់យូរក្រៃលែងទៅទៀតអត់មានយើង រួលម៉ែអើយជួយផង អីបងប្អូនអីជាទីពឹងពាក់ដំណាក់អាស្រ័យអីអត់មានម្ហូបអាហារស្រូវអង្គត្រីងៀតអីឆ្អើមីកញ្ចប់អីទិញស្តុកទុកអីអីអីហ្នឹងឯងចឹង នាំគ្នាទិញសបើមកនៅភ្នំពេញអីអីហ្នឹងឬអំប្រុសមើលឃើញទិញសបើមសបើមក្រែងលោថា វារត់តែងន់ធ្ងរទៅបិទដំណើរទៅមកអីអីចឹងទៅព្រោះមានប្រទេសខ្លះគេបិទអញ្ចឹងដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលហ្នឹង ហ្នឹងឯងលឺអំប្រុសគាត់មើលថានៅអ៊ីតាលីអីអីហ្នឹងគេត្រូវបិទណាទូទាំងប្រទេសអីអីហ្នឹងចឹងទៅហ្នឹងការពារហ្នឹងឯងហើយមានឆ្នាំហើយគេជាបាលអីជាអីវាក់សាំងចាក់ការពារអីហ្នឹងប៉ុន្តែថាពុកឲ្យដំណើរការទៅអញ្ចឹងណាយើងហ្នឹងក៏ចេះតែភ័យខ្លាចអីទៅតាមហ្នឹងហ្នឹងឯង ចឹងក៏ពុទ្ធបរិស័ទយើងត្រូវទីពឹងពធัวទាំងទីពឹងពធัวណាម្យ៉ាងប៉ុនគាត់ណាយើងក៏មើលស្រាលប៉ុនទាំងតាមពិតប៉ុនជួយយើងរាល់ថ្ងៃនេះឯងចឹងណាបើអត់មានប៉ុន អត់ទាំងបានកើតមកជាមនុស្សផងហើយបុណ្យនឹងជួយរហូតណាពីព្រោះអ្វីដែលកើតហើយវាតែងរលត់ទៅតែតែបុណ្យនឹងជួយរហូតដូចដូចជាគុណចាស់សឹងអីចឹងព្រវាំងហ្នឹងជាកុសលវិបាកហ្នឹងកើតហើយរលត់ទៅហើយប៉ុន្តែចេះតែបន្តមកឲ្យមានព្រវាំងព្រវាំងព្រវាំងព្រវាំងអញ្ចឹងហៅព្រវាំងតែសន្តតិកម្មជារូប ជីវិតរូបអីអីហ្នឹងចឹងសិតតែកើតពីប៉ុនតតតតមកបានព្រឹកឡើងតើនឡើងបានហ្នឹងសិតតែប៉ុនរុញមកទាំងអស់ចឹងហ្នឹងឯងចឹងគឺម្យ៉ាងយើងក៏ពឹងនៅលើប៉ុននឹងឯងចឹងហ្នឹងឯងព្រោះការរៀបចំជីវិតមកនេះ គឺវាតេតួង ទៅនឹងប៉ុនហ្នឹងអរគុណប៉ុនហើយក៏ជឿជាក់នៅលើប៉ុនហ្នឹងឯងហើយ វាមិនមែនថាมันមានវិបត្តិมันមានការកាត់ផ្ដាច់ទេវាមានឧបឆេតកកម្មអីចូលមកកាត់ផ្ដាច់បាននឹងឯងសំបីតែព្រះមហាមោគលានអីអីមើលត្រូវកម្មចូលមកកាត់សំបីតែ ព្រះអង្គជាព្រះអរហន្តហើយឯកតតកៈខាងមានរិទ្ធទៀតត្រូវបាបកម្មដែលសម្លាប់មេដាបិតាពីជាតិមុន ច្រើនជាតិហើយនឹងនៅតែឲ្យផលមកឲ្យចោលកពេចកប៉ុកអត់មានរិទ្ធអំណាចអីទេប៉ុន្តែថាចិត្តតែតាមធ្វើឃាត ព្រះមហាមោគលាននឹងបានចឹងទៅប៉ុន្តែព្រះអង្គបរិនិព្វាននឹងឯងអត់មានភពជាតិកំណើតអីទៅទេហើយប្របាទពិមពិសាក៏ទទួលអកុសលវិបាកដែរព្រះអង្គជាពរាជា មានបុណ្យគ្រប់គ្រងក្នុងមជ្ឈិមប្រទេសទាំងជាស្ដេចធំនឹងឯងប៉ុន្តែនៅតែបាបចូលមកអញ្ចឹងដល់ពេលវេលាប៉ុន្តែ ដល់ទៅពេលអស់វិជនទៅបន់ឲ្យតដិសន្ធិនៅក្នុង ទេវលោកទាំងបាទពេញពិសាហ្នឹងហើយជាព្រះអរិយបុគ្គលទៅទៀតអត់មានទៅកម្មបាយភូមិទេនឹងឯងអញ្ចឹងគឺយើងមានទីពឹងចាំបច្ចុប្បន្នហ្នឹងយើងសុខភាពអនាម័យទៅរក្សាការពារទៅអាហ្នឹងបច្ចុប្បន្នណានឹងឯង ហ៎ហើយបរលោកយើង មានត្រៃណគមមានសិលដោយក្រុមព្រះយៈសោជៈអីចឹងទៅព្រះយៈសោជៈពីមុនមេចោ ដែលបានដឹកនាំ កូនចៅឲ្យដល់ត្រៃណគមឲ្យមានសិល5ទៅ ទេវលោក គឺជាមេគេទាំងជាយត់មកក៏ជាមេគេតាំងពីកូនអ្នកភូមិអ្នក នេសាទហ្នឹងរហូតដល់មកបួសក៏មេបានជាភិក្ខុមួយអង្គនៅក្នុងអសិតិមហាសាវក80អង្គហ្នឹងអាចរលឹកជាតិបានមួយសែនកាប់ហើយមានភិក្ខុជា បរិស័ទបរិវារហ្នឹង500អង្គសិតតែព្រះរហន្តហ្នឹង ឧបនិស្ស័យដល់ត្រៃណគុំហើយមានសិល5ជាមួយគ្នានឹងមកហើយមានទីពឹកអញ្ចឹងហ្នឹងឯងមិនមែនសម្រាប់តែសម្បត្តិលោកយៈឯងឃើញទេត្រៃណគុំសិល5ហ្នឹងគឺយើងដែលមានសមាធិដ្ឋិយើងនិយាយពីប៉ុនប៉ុនហ្នឹងមានព្រះនិព្វានជាទិសដៅអាហ្នឹងគឺយើងនិយាយពីប៉ុនបានហើយហ្នឹងឯង យើងនិយាយពីប៉ុនបានហើយគឺថាប៉ុនប្រព្រឹត្តទៅដើម្បីបានដល់ព្រះនិព្វានជាទិសដៅគឺហ្នឹងឯងចំពោះរឿងពូដែលមិនបាននៅត្រៃសរណគមមិនមានចម្រើន សមាធិក្នុងពុទ្ធសាសនាអានឹងវាអាចសរសើរវត្តដាក់ បានឈាន បានអីចឹងទៅក៏សរសើរព្រំមលោកអីអីចឹងទៅ ក្នុងអាចេនដសោតអីអីហ្នឹងគឺសរសើរបានឈានទៅកាន់ព្រំមលោកអីអីហ្នឹងចឹងបានព្រះអង្គទ្រង់ឆ្លើយតបទៅអេតាំងពីយ៉ាងមរណេពេកមាណោលោកាមិសੰបច្ចេហេសន្តពេខោបើសម្លឹងឃើញភ័យក្នុងសេចក្តីស្លាប់ត្រូវលះបង់នៅ គ្រឿងជាប់ជំពាក់ក្នុងលោក ហើយសម្លឹងព្រះនិព្វានព្រះនិព្វានហ្នឹងគឺការដែលមិនប្រកាន់បញ្ញខណ្ឌហ្នឹងការរលត់ទិដ្ឋិរលត់តណ្ហាហ្នឹងដោយអំណាចនៃវិបស្សនានិងអរិយមគ្គនឹងឯងតែអញ្ចឹងគឺព្រះអង្គទ្រង់ប្រកាសនៅវិវត្តដាក់នឹងអញ្ចឹងទៅតែប៉ុន្តែក៏ប៉ុន្តែសម្រាប់ពុទ្ធបរិស័ទយើង ដែលមានសទ្ធាមានបញ្ញា មានត្រៃសរណគមនឹងមកសំបីព្រះអង្គសំដែងវត្តដាក់កថាក៏ពិតប៉ុន្តែស្ដាប់ទៅសម្រាប់លោកកតរៈគឺណាដោយសារបញ្ញាអ្នកស្ដាប់នឹងដូចព្រះអង្គសម្ដែង បញ្ញាញ្ជេបរិសោកយិរាកយិរាថេនាំងបណបនាំងតមហេឆន្ទាំងកយិរាថសុខោបញ្ញាសោចយោគឺវត្តដាក់កថាអ្នកទាំងឡាយធ្វើបន់ត្រូវធ្វើរឿយរឿយ ហើយធ្វើទាំងពេញចិត្តផងព្រោះប៉ុននាំមកនៅសេចក្តីសុខកណាហ្នឹងឯងប៉ុននោះជាហេតុនាំមកនៅសេចក្តីសុខហ្នឹងចឹងអ្នកស្ដាប់នឹងដឹងដឹងពីជីវិតប្រទៅដោយសារប៉ុននឹងចឹងវាអត់មាននៅលើ ខ្លួនឯងទេហ្នឹងឯងបញ្ញាអ្នកស្ដាប់ហ្នឹងទាំងវាដឹងដល់ដំណើរជីវិតជាបរមត្តធัวទៅក៏សម្រេចសោតាបត្តផលទៅអានឹងដោយសារអីដោយសារមានត្រៃសរណគម ណានាងលេខទេវធីតាអីអីហ្នឹង មានឧបនិស្ស័យមានត្រៃណគមបានថ្វាយទៀនដល់ព្រះមហាកសបៈនឹងឧបនិស្ស័យនឹងវាមានអញ្ចឹងទៀតវាឲ្យ សម្រេចដល់លោកកតរៈធัวទៀតអញ្ចឹងនៅក្នុងពុទ្ធបរិស័ទយើង យើងនិយាយតែពីបុណ្យហ្នឹងដែលបុណ្យហ្នឹងឲ្យសម្រេចនៅផលផល របស់បុណ្យហ្នឹងគឺលោកកតរៈធัวហើយលោកកតរៈធัวហ្នឹងដែលលះកាត់នៅវត្តដាក់ហ្នឹងហ្នឹងអនុបាទនិរោធហ្នឹងគឺព្រះនិព្វានការមិនកើតឡើងនៅវត្តដាក់ហ្នឹងមិនកើតកិលេសមិនកើតកម្មមិនកើតផលបាបរបស់កម្មមកអំពីលះឫសគល់ដោយអរិយមគ្គហ្នឹងហ្នឹងហើយអញ្ចឹងគឺថាបុណ្យហ្នឹងគឺឲ្យនៅសម្បរាយិកៈសុខហើយព្រះនិព្វាននឹងអត្ថកថាក្នុងបញ្ញសោត្រ ណាព្រោះបត់ហ្នឹងមានទាំងសមថៈទាំងវិបស្សនាដែលយើង នៅក្នុង ពុទ្ធសាសនាហ្នឹងមិនមែនបត់ហ្នឹងមានតែសមថៈដែលជាឈានសមាបត្តិអីអីចឹងទៅអត់បានសិក្សាពីខណ្ឌធាតអាយតនៈពីនាមរូបអីនោះឯណាពុទ្ធបរិស័ទយើងនឹងទាំងមានបនទាំងសមថៈបនទាំងវិបស្សនាត្រៃសរណគមនឹងឯងណាដែលព្រះអត្តកថាសលេកសោតសម្ដែងថាជាបាទ នៃលោកតរៈធัวហ្នឹងដោយសារពុទ្ធังសរណังឆាមិធម្មังសរណังឆាមិសង្ឃังសរណังឆាមិអញ្ចឹងយើងមានពុទ្ធធម៌សង្ឃជាសរណៈចឹងឯងហើយក្នុងហ្នឹងគឺសំខាន់គឺបានពធัวអវាទរបស់ព្រះអង្គយកមកបណ្ណាបប្រតិបត្តិទៅរឿយរឿយទៅមានសតិប្បដ្ឋានវិបស្សនា យើងអត់បានដើរតួនៅក្នុងនាមរូបហ្នឹងដែលប្រព្រឹត្តទៅដូចថា យើងកើតមកជាមនុស្សជាតិនឹងចឹងទៅ ជាតិក្រោយយើងដើរតួជាអីជាអីទៅ នៅលើ កម្មជាអ្នកតតែងសាច់រឿងហ្នឹងហ្នឹងឯងយើងគ្រាន់តែនិយាយដោយសន្មតទេ ដែលយើង ជាអ្នកដើរតួនៅ ក្នុងโลกនៃជីវិតហ្នឹងណា ហ្នឹងឯងតែដល់ទៅយើងមានវិបស្សនាយើងលះអាសកាយតិថិទៅ វាអត្តកម្មដល់យើងអ្នកដើរទូឯងគ្រាន់តែជាអ្នកមើលទេណាគ្រាន់តែជាអ្នកមើលនេះគឺសន្មត់ទៅលើតួវិបស្សនាអត់មានអត្តាទូខ្លួនអីដោយអំណាចនៃសេចក្តីប្រកម្មទេណាគឺបានន័យថាយើងគ្រាន់តែជាអ្នកមើលហ្នឹងយើងហ្នឹងគឺបានន័យថាវិបស្សនា មើលទៅ នាមរូបហើយអត់ប្រកម្មនាមរូបថាជាអត្តាតួខ្លួនយើងទេអត់មែនខ្លួនយើងអ្នកដើរតួកើតមកចាស់ឈឺស្លាប់អីអីហ្នឹងគ្រាន់តែសន្មតទេប៉ុន្តែវាអត់មានអត្តានុតិដ្ឋិទេវាអត់មានសេចក្តីសម្គាល់ថាការប្រព្រឹត្តទៅក្នុងក្នុងវត្តដាក់ហ្នឹងក្នុងភពជាតិកំណើតហ្នឹងដូចដូចលឺនេះយ៉ាងហ្នឹង គឺដល់ទៅសតិរលឹកបានមាន វិបស្សនាកើតឡើងវាអត់ប្រកម្មថាទូខ្លួនយើងអ្នកលឺទេតែសោតវិញ្ញាណមាន សោតវិញ្ញាណកើតឡើងធ្វើសវនកិច្ចនឹងដឹងសំឡេងចឹងលឺនេះពងលឺនេះដល់វិបស្សនាវាចែកចែករូបដាច់ឲ្យឡែកចឹងទៅរូបវាអត់លឺទេអត់មានរូបណាមកលឺទេប៉ុន្តែ ភាពឮអាការឮនោះវាអាស្រ័យនឹងតិចនេះកើតឡើងដឹងសម្លេងហើយរលត់ទៅអញ្ចឹងវាអត់មានទិដ្ឋិទេប្រកាន់ថាមនុស្សឮទេវតាឮសត្វឮឯងគឺធាតឮឯណាធាតឮសោតវិញ្ញាណធាតដឹងសម្លេងអត់មានអ្នកឮឯងគេណាអានេះឯងគេណាអត់អត់មែនយើង អ្នកដើរតួជាអ្នកលឺអត់មែនយើង ដើរតួជាអ្នកឃើញទេប៉ុន្តែអ្នកមើលមើលធัวហ្នឹងអានេះឯងហៅវិបស្សនា ដែលហៅថាមើលឃើញធัวឃើញធัวចឹងទៅណាធម្មំបសតិចឹងឃើញធัวហ្នឹងឯងឬទៅតាមប្រកាសថាអីដែលព្រះអង្គសម្ដែង សម្មាធម្មំវិបស្សតោអញ្ចឹងទៅគឺជាអ្នកដែលចម្រើនវិបស្សនាហើយឃើញធัวដោយប្រពៃសម្មាធម្មំវិបស្សតោណាហ្នឹងគឺបព្វជិនសញ្ញាគេរាំងប្រវត្តិថាសៈសន្តចិត្តសៈ ភិក្ខុណោណាជាភិក្ខុដែលមានចិត្តស្ងប់រងាប់ចូលទៅកម្មសេនាសនៈស្ងាត់ចឹងទៅអាមានុស័យរតីហោតិជាព្រៃដែលមិនមែនជាទីត្រេកអរនៃមនុស្សទាំងឡាយមនុស្សគាត់ទៅផ្លេតផ្លេតអីសบายរីករាយមេឃ តិចល្ងាចភ័យអត់ហ៊ាននៅឯមកផ្ទះហើយឡប់នៅជួបជុំបងប្អូនកូនចៅពាយាស្វាមីតែពិខុលោកមានវិវេកធัวរឹតតែស្ងាត់រឹតតែមានសេចក្តីសុខសែនសាននឹងឯងបាន សមថៈវិបស្សនាសម្មាធម្មំវិបស្សតោនឹងឯងគឺឃើញធัวនឹងឯងដែលឈ្មោះថា យើងអត់មានដើរតួនៅក្នុងវត្តដាក់នេះទេគឺណាជានាមរូបទេដែលដើរតួហ្នឹង ហើយយើងគ្រាន់តែជាអ្នក មើលដែលថាយើងគ្រាន់តែអ្នកមើលក្នុងទីនេះគឺសំដៅយកវិបស្សនាណាវិបស្សនាក៏ជាធម្មៈជាសភាវៈជាអារម្មណ៍របស់វិបស្សនាទៅទៀតហៅថាបដិវិបស្សនាគឺបញ្ញាដែលកើតឡើងហើយហ្នឹងណាគឺប្រកបឡើង ជាតួបញ្ញាអត់មែនអត្តាតួខ្លួនយើងអ្នកអ្នកឃើញធัวឯងគឺគឺវិបស្សនាចេតសិកនោះគឺបញ្ញានេះឯងចឹង អាហ្នឹងឯងវិបស្សនាហ្នឹងឯងមានវិបស្សនាជាអារម្មណ៍វិបស្សនា មានអវិជ្ជាជាអារម្មណ៍ក៏បានគណាអវិជ្ជាជាបច្ច័យនៃបញ្ញាពិសង្ខារដោយអារម្មណបច្ច័យគឺអវិជ្ជានឹងឯងជាអារម្មណ៍នៃបញ្ញាពិសង្ខារ វិបស្សនាដឹងអារម្មណ៍ទូទៅទាំងអស់ទាំងដឹងជាបរមត្តធัวវាអត់មានទូខ្លួនយើងអញ្ចឹងពុទ្ធបរិស័ទយើងបប្រតិបត្តិនៅក្នុងវិបស្សនាទាំងរងឯងដែលឈ្មោះថាយើងមានបប្រតិបត្តិធัวជាទីពឹងហើយទីពឹងហ្នឹងគឺកំចាត់បងអាការភ័យខ្លាចជាមួយនឹងធម្មតាធัวចឹងយើងវានៅល្ងងកន្លែងហ្នឹងហើយតែកាលណាអត់មានវិបស្សនាចឹង វានៅល្ងងត្រង់ថាអ្វីអ្វីយើងអត់បានធ្វើប៉ុន្តែយើងមកទទួលដោយដោយមកមិញមកមាំងដោយវង្វេងមកហ្មងទៀតទួលអទៅអឺនឹងរបស់ខ្ញុំហ៎អឺរបស់ខ្ញុំអទៅដល់ទៅពេលត្រូវប្រាត់ប្រាស់ទៅយំទៅអញ្ចឹងហើយត្រូវទទួលភ័យខ្លាចរឿងជារាបជាធិមរណៈរឿង ដូចថាអកុសលវិបាកផ្សេងផ្សេងតាកតួងនឹងការប្រព្រឹត្តរបស់អ្នករតីដែលអ្នករតីធ្វើអីធ្វើអីធ្វើអីហ្នឹងយើងទទួលថាគេធ្វើនៅអំពើមិនគួរកបីឲ្យយើងអីអីចឹងទៅមកទទួលកើតទុកមកទទួលសោកសៅទៅអាហ្នឹងឯងគឺងងឹតទៅតែហ្មងណាជាមួយគ្នានឹងអត្តភាពហ្នឹងដែលនាំឲ្យភ័យខ្លាចដែលនាំឲ្យកើតទុកហ្នឹងមកពីអត់ដឹង គឺរឿងអត់ដឹងតែមួយហ្នឹងឯងចឹងដែលនាំឲ្យកើតទុកនាំឲ្យភ័យតាមផ្លូវចិត្តហ្នឹងយើងយើងខំអភិវឌ្ឍតាមរយៈនៃបត្រៃ3ដកនេះចឹងមានតម្លៃទោះជានរណាមិនដឹងតម្លៃក៏ដោយមិនអាចធ្វើឲ្យបត្រៃ3ដកអស់តម្លៃទៅបានទេគឺនៅតែថ្លៃអញ្ចឹងប៉ុន្តែមកពីសត្វលោកយើងវាអត់ដឹង វាអត់ដឹងវាដូចជាយើងយកដុំមាសមួយដុំទៅឲ្យកូនតូចគ្នា អត់ដឹងមាសអីទេយកទៅខំវឹបបាននំខំរឹងឈឺមាត់យំក្វេងចោលទៅណាអានឹងឯងមាសវានៅតែមានតម្លៃសម្រាប់នោះយើងដែលដឹងយកមកប្រើប្រាស់ពេជ្រអីអីចឹងដល់កូនតូចគ្នា មានដឹងអីហ្នឹងឯងយ៉ាងណាមិញគឺថាបត្រៃ3ដកនេះមានតម្លៃដូចមាសដូចពេជ្រចឹងគ្រាន់តែថាអ្នកដែលមិនដឹងតម្លៃហ្នឹង ត្រៃបីដកមើលមើលតម្រំតែបានមកព្រះអង្គបំពេញអភិញ្ញាបារមីប៉ុណ្ណាព្រះអង្គលះបង់អីខ្លះយើងសិក្សាមើលតម្រំតែបានត្រាស់ជាពុទ្ធហើយសំដែងពធัวមកដូច្នេះសំខាន់ណាស់ណាសម្រាប់យើងយកមកប្រតិបត្តិហ្នឹងណាសំខាន់មែនទេណាអត់មានថាយើងយកបត្រៃបីដកពុទ្ធិកាមកសិក្សាដើម្បីប្រតិបត្តិហើយអត់មាន បានប្រយោជន៍អីគឺអត់មានទេឲ្យតែសិក្សាប្រតិបត្តិតិចច្រើនអីគឺត្រូវតែបានប្រយោជន៍ ពីព្រោះធัวនឹងសំខាន់ណាស់បើមិនសំខាន់ព្រះសង្គីទៅការចារក្សាទុកមកធ្វើអីហើយពុទ្ធចាំបាច់សំដែងមកធ្វើអីមើលព្រោះធัวនឹងមានប្រសោតណាប្រគាថាណាក្នុងគាថាធម្មបទអីអីដែលមិនមានអ្នកសម្រេចអ្នកផលទៅណាពុទ្ធិកាទាំងអស់ដែលសំដែងមកនឹងសុទ្ធតែមានអ្នកបាន សម្រេចអ្នកផលទៅតាមនឹងចឹងនឹងឯងដូច្នេះនៅ សំខាន់រហូតដល់សពថ្ងៃ ចឹងគឺថាឥឡូវបើមានមរណភ័យយើងត្រូវតែពឹងពធัวហ្នឹងឯងហើយយើងអត់ពឹងពធัวយើងគិតរត់រួចពីសេចក្តីស្លាប់ទេហ្នឹងឯងតាមពិតវាមិនមែនទៅតែស្លាប់ឥឡូវហ្នឹងឯណាដោយសារមេរោគហ្នឹងឯណាមើលអ្នកដែលជាដូនជាតាយើងអីមានអាណានៅសល់ម្នាក់ម្នាក់ត្រូវតែបាត់បង់ជីវិតទៅទាំងអស់ហ្នឹងមកពីអ្នកសម្លាប់ហ្នឹងគឺបញ្ញខណ្ឌហ្នឹងឯងចឹង ហើយយើងចេះតែភ័យខ្លាចការពារខាងក្រៅប៉ុន្តែ យើងប្រកម្មបញ្ញខੰនេះដោយដោយសកាយតិថិនេះអីហៅថាស្និទ្ធស្នាលគឺណាព្រះសិរីបត់ចំដែងក្នុងយមកៈសោតនឹងលោកសិទ្ធិក៏ស្និទ្ធស្នាលជាមួយហេតកោនឹងហេតកោនោះបន្លំមកចង់សម្លាប់លោកសិទ្ធិប៉ុន្តែបន្លំមកសុំធ្វើការណាហ្នឹងឯងសុំធ្វើការ ហើយធ្វើយ៉ាងយួរចិត្តទុកដាក់លោកចន្ទៃឲ្យធ្វើអីឆ្ងាយឆ្ងាយណានៃអីព្យាយាមធ្វើធ្វើឲ្យល្អរឿយរឿយទៅមិនមិនទុកចិត្តទុកចិត្តទៅឲ្យនៅចិត្តនៅចិត្តគឺលោកចន្ទៃមិនដែលឃើញឃាតករនឹងដេកផងមិនដែលឃើញដេកពីព្រោះដេកក្រោយលោកចន្ទៃភ្ញាក់មុនលោកចន្ទៃរហូត ធ្វើអីលោកសធីគឺថាបានចំណេញក្នុងកិច្ចការងារនឹងសម្បើមទុកចិត្តរហូតដល់ទៅនៅតែពីរអ្នកស្ងាត់ក៏អត់បានប្រយ័ត្នខ្លួនស្និទ្ធស្នាលហ្នឹងត្រូវឃាតករសម្លាប់លោកសិទ្ធិហ្នឹងរឿងស្និទ្ធស្នាលដែលអត់បានប្រយ័ត្នអត់បានដឹងពេលអំប្រុសគាត់មើលព័ត៌មានណាចែកម៉ាស់ប្រឡំដាក់ឆ្នាំសន្លប់ហ្នឹងឯងយើងធូឥឡូវស្រុកគេចែកម៉ាស់យកមកអាណិតអសូរគ្នា ចែកម៉ាស់ឲ្យទៅគេមានអាអ្នកចាញ់បែងអាអ្នកជាប់គ្រឿងញៀនអីវាត្រូវការប្រាក់អត់មានថាអូមនុស្សកំពុងជួបភ័យអីចឹងជួយគ្នាអីអីចឹងទៅណែខំប្រឹងជួយដោះភ័យជួយគ្នាអីអីចឹងទៅកុំប្រកែប្រកាន់កុំឆ្លោះប្រកែកកុំទាស់តែងគ្នា សិតតែអ្នករួងគ្រោះទាំងអស់គ្នាអាណិតអសូរគ្នាអត់ទេអានេះឆ្លៀតឱកាសដាក់ ឆ្នាំសន្លប់នឹងម៉ាស់ហ្នឹងហើយយួរអីវ៉ាន់គ្នាអស់ទៅអញ្ចឹងទៅអាហ្នឹងវាអញ្ចឹងវានៅតែមានមនុស្ស ចិត្តអាក្រក់អញ្ចឹងហ្នឹងឯងទោះជាមានការរំលឹកដាស់តឿនពីសេនារបស់មច្ចុមកបណ្ណាក៏អត់ភ្ញាក់ខ្លួនដែររឿងវាពុលជ្រប់ងប់នៅក្នុងកាមគុណហ្នឹងអញ្ចឹងទៅវាមិនមានអីរំលឹកដាស់តឿនបានទេនេះរឿងសេនារបស់មច្ចុនេះរំលឹកដាស់តឿនណាទាំងដែលយើងនៅក្នុងកំណើតជាមនុស្សទទួលអញ្ចឹងមកបានយើងដឹងថាស្អីក៏អាចកើតឡើងបានដែរហើយបើអាមេរោគហ្នឹង ដែលគេភ័យគេខ្លាចទាំងអ្នកតូចអ្នកធំមន្ត្រីរាជការ អាណាប្រជារាស្ត្រគឺថាត្រូវភ័យខ្លាចហើយមើលមើលអាមេរោគនឹងអាចកើតឡើងបានរឿងអីអកុសលវិបាកបដិសន្ធិក្នុងអបាយភូមិកើតមិនបានគណារឿងអីដែលថាកើតមិនបានចឹងហ្នឹងឯង អានឹងអានេះគ្រាន់តែក្នុងបទពិចារណាទេបើពុទ្ធបរិស័ទមានសទ្ធាមានបញ្ញាអានឹងច្បាស់លាស់ហើយមិនមានសទ្ធាច្បាស់លាស់តែមានបញ្ញាទៀតតែបញ្ញាវិបស្សនាឃើញបដិច្ចសមុបាទធัวឲ្យដល់កម្រិតដែលហៅថាញាតបរិញ្ញា ដឹងនាមរូបព្រមទៅដោយ បច្ច័យអានឹងបានឃើញការកើតឡើងនៃកម្មហើយឃើញកម្មនឹង ជាបច្ច័យឲ្យមានបដិសន្ធិក្នុងភព3ជាឧបបត្តិភព អាហ្នឹងគឺមិនមែនគ្រាន់តែឲ្យជឿទេណាទេមុនដំបូងយើងជឿឲ្យដូចជាយើងជឿលោកគ្រូពេទ្យអញ្ចឹងដើម្បីឲ្យគ្រូពេទ្យព្យាបាលនឹងឯងវាត្រូវអាស្រ័យជឿដល់ព្យាបាលទៅយើងដឹងអូជាមែនយើងអាស្រ័យតថាគតពោធិសទ្ធាមុនដំបូងជឿដែលយើងទទួលយកអាវាតព្រះអង្គមកប្រតិបត្តិទៅការប្រនិបត្តិហ្នឹង ទៅជាឱសថដ៏ស័ក្តិសិទ្ធិព្យាបាលរោគចិត្តយើងឲ្យឈប់កើតទុកឲ្យអស់ខ្វល់រឿងតដែល ប៉ុន្តែអាមុនយើងគិតដោយមេរោគមេរោគក្នុងគំនិតណាហៅថាបីសាចក្នុងគំនិតក៏បានដែរវាគិតឲ្យយើងកើតទុកគិតឲ្យយើងអស់ទឹកចិត្តប៉ុន្តែដល់ពធัวជួយមកជាឱសថធ្វើឲ្យយើង គិតទៅក្នុងរឿងដដែលវាទៅជាវាអត់មានអីឲ្យយើងកើតទុកទេគណាហ្នឹងឯងដល់អញ្ចឹងទៅយើងអរគុណពធัวពធัวគឺ មិនមែនឲ្យយើងដោះស្រាយតែមកបញ្ហាហ្នឹងឯណាទាំងរឿងអីរឿងអីទៀតក៏យើងមានឆ្នាំពូកែ គឺពធัวដែលយល់ដឹងការពិតដោយបដាចារាអញ្ចឹងទៅមើលមើលមានរឿងសោកសៅឡើងឈួតប៉ុន្តែព្រះធัวជួយឲ្យបានជាឈួតនឹងសម្រាប់មគ្គផល ហើយទីបំផុតព្រឹត្តិការណ៍នៃជីវិតនឹងវាទៅ ជាជំរុញមកឲ្យបដាចារា ចូលកម្មភ្នោះបុជាភិក្ខុនីសម្រាប់ ព្រះរហັດជាព្រះរហន្តីទៅទៀតមានរឿងអីអាក្រក់ព្រោះណាដូចជារឿងដែលយើងភ័យខ្លាចអីចឹងណាគណាកាលណាបើយើងជាអ្នកប្រតិបត្តិនៅក្នុងព្រះសាសនាជាពុទ្ធបរិស័ទល្អយើងរឹងរិតតែខំបំពេញបុណ្យពីព្រោះសេនារបស់មច្ចុហ្នឹងមកដាស់តឿនឃើញទេសេចក្តីស្លាប់មានមែនអកុសលវិបាកមានមែនបដិសន្ធិអបាយភូមិមានមែនរឿងអីដែលត្រូវអត់ បើអ្វីអ្វីចេះកើតឡើងបានជំងឺរោគគាចេះកើតឡើងបានទុក្ខវេទនាចេះកើតឡើងបាន ស្រឡាញ់ស្អប់កប់តោះចេះកើតឡើងបានរឿងរឿងស្អីដែលថាកើតមិនបានបើវាមានបច្ច័យដូចក្នុងជីវិតនោះយើងវាមានបុណ្យមានបាបអញ្ចឹងវាត្រូវផលទៅតាមនឹងឯងណាបុណ្យមានផលជាសពបាបគឺយើងឲ្យទុកគេវាដាំពូជទុក អញ្ចឹងដាំពូជទុកវាដែលមានផលជាសុកវាដូចជាយើងវាយដំអីអញ្ចឹងទៅហើយ ប្រមាថមើងងាយដល់ទៅមេដាបិតាប្រមាថមើងងាយប្រសង់អីអីចឹងទៅទៀតទៅ បាបកម្មនឹងវាធ្ងន់ធ្ងរប៉ុណ្ណាទៅអញ្ចឹងដូចដាំពូជអីវាបានផលនឹងហើយព្រោះចេតនាកម្មនឹងអញ្ចឹងតែកាលណាឲ្យអីគេវាដាំពូជនឹងក្នុងចិត្តសន្តានអញ្ចឹងធម្មជាតិកម្មនិយមនឹងវាមានអញ្ចឹងតែក្នុងមនុស្សយើងនឹងណាហ្នឹងឯងចឹងយើងមើលមើលកើតមកនៅតូច មានស្រឡាញ់ស្អប់មានចំណែនអីតាំងពីនៅតូចតូចចេះខឹងយំអីចឹងទៅចេះស្រឡាញ់ចង់បានទានេះទានោះអីអីទៅវាមានអញ្ចឹងសួរថាមេដាបិតាបង្កើតអាកិលេសនឹងឲ្យកូនទេអាស្រឡាញ់ស្អប់នឹងអាយំអាចំណែនអាកំណាញ់អីនឹងបង្កើតឲ្យកូនទេថាអត់ទេអញ្ចឹងកូននឹងបង្កើតដោយខ្លួនឯងអត់ទេវាមានក្នុងចិត្តសន្តាននោះព្រោះនៅមិនតាន់បានលះ ហ្នឹងហើយហើយដល់រាបណាដែលមិនតាន់បានលះដោយអរិយមគ្គទេធំមកនៅតែមានអញ្ចឹងយើង ចាស់ហើយនៅតែមានអញ្ចឹងកិលេសហ្នឹងហើយអានឹងឯងវាមិនអាចអស់ដោយសារស្លាប់ទេកិលេសទាំងអស់ហ្នឹងនោះតែត្រូវតែធ្វើឲ្យកម្មនឹងឯងដែលបានធ្វើមកហ្នឹងជាពូជទាំងយើងកសាងព្រះវិហារគឺយើងបូជាសេនាសនៈនៅ ក្នុងសាសនាហ្នឹងចំពោះសង្ឃយើងយើងបានឲ្យ ទីប្រក់ទីបាំងឧបោសថាគារនឹងសម្រាប់ប្រសង់ធ្វើឧបោសថកម្មសម្រាប់បំពេញនៅឧបសម្បទាកម្មកឋិនកម្មអីអីចឹងឲ្យភាពសនុក សុខស្រួលដល់ប្រសង់តែកាលណាចេតនានឹងឲ្យភាពសនុកសុខស្រួលដល់អ្នកដទៃគឺអាដាមពូជសនុកពូជសុខនឹងឯងហើយថែមទាំងអឺ បរតនត្រ័យទៀតមិនមែនតែប្រសង់ទេទេបូជាពធัวផងសំដែងពធัวប្របាទនិមោកអីអីក្នុងព្រះវិហារហ្នឹងចឹងទៅហើយពពុទ្ធទៀតចិត្តយើងឧទ្ទិសថ្វាយចំពោះពពុទ្ធទៀតពិតមែនតែមាត់យើងវេថ្វាយដល់សង្ឃប៉ុន្តែចិត្តរបស់យើងបូជាពពុទ្ធផងបូជាពធัวផង ចេតនាទាំងជាធัวខាងក្នុងដូចយើងកូនចៅថ្វាយបង្គំមេដាបិតាយើងជូនភាពពងពោះគាត់ហើយហើយដល់អញ្ចឹងចេតនានេះដែលជូនភាពពងពោះរបស់គាត់នេះចេតនានោះគឺជាពូជនៃតកូលពងពោះហើយដូចយើងដាក់បាតលោកអញ្ចឹងចេតនានោះជាជាជាតួបាយទៀតវាអត់ជ្រុះពីចិត្តយើងទៅក្នុងបាតលោកទេគឺថាអ្នកមាន អ្នកសម្បូរ បានបានដាក់បាតលោកហ្នឹងណា ចេតនាហ្នឹងវានៅ ក្នុងចិត្តយើងតាបាយទៅចូលក្នុងបាតប៉ុន្តែចេតនាដូចជាអ្នកឲ្យហ្នឹងអាហ្នឹងពូជមានណាទាំងដូចយើងដាំស្វាយពូជស្វាយអញ្ចឹងចេតនាដែលពូជមានហ្នឹងដាំក្រឹបក្នុងចិត្តយើងបាត់ហើយនឹងចាំតែដល់ពេលដោះផលទៅអញ្ចឹងដូចយើងបានផ្ទះសម្បែងនៅទំនាបអំពាក់រថយន្តអីប្រើប្រាស់សពថ្ងៃហ្នឹងបើមិនមែនបន់ឲ្យផលទេតើកើតមកពីណា ហ្នឹងឯងយើងថាអេប្រាក់ហ្នឹងគេបោះពុំគេអីមែនប៉ុន្តែរឿងវិបាករបស់កម្មតែមិនត្រង់ឃើញរូបឬសម្លេងធំក្លិនដឹងរសដឹងផត្តពៈនេះដែលជាអដ្ឋារម្មណ៍នេះហ្នឹងឯងហ្នឹងដែលជាកុសលវិបាកតែយើងសិក្សាឲ្យបានម៉ត់ចត់ល្អតាមព្រះអភិធម្មផងសិក្សាឲ្យឃើញអភិធម្មជាបរមត្តក្នុងជីវិតនឹងផងបានឃើញជីវិតរស់នៅមួយផ្នែកធំជា ផលវិបាករបស់កម្ម ផលវិបាករបស់ប៉ុនហ្នឹងអត់ប៉ុនគឺអត់រស់ទេ យើងកុំថាំងខ្ញុំខ្វះប៉ុនណាអត់ទេយើងដោយសារយើងចិត្តតែប្រៀបទៅជាមួយនឹងអ្វីដែលយើងចិត្តតែសបោសបាយទៅហ្នឹងប៉ុន្តែបើអត់ប៉ុនអត់បាននៅរស់ទេហើយតាមពិតទៅ បើយើងចេះសន្តោសជាមួយនឹងរបស់ដែលយើងមានណាត្រឹមតែបានរស់ហ្នឹងណាយើងស្កប់ស្កល់ហើយ ពួកយើងយកជីវិត24ម៉ោងនេះមកអប់រំចិត្តចម្រើន បញ្ញាយើងនឹងជួបពិភពនៃសេចក្តីសុខស្ងប់តាមការអប់រំចិត្តឯនេះសោះនឹងឲ្យតែចិត្តយើងសុខមាន បញ្ញាមិនប្រកាន់នៅโลกនេះអស្ចារ្យតែការមិនប្រកាន់នៅโลกហ្នឹងឯងយើងចង់បានអ្វីដោយសពគ្រប់ពីក្នុងโลกនេះមិនចេះខ្វះគឺការដែលយើងមិនប្រកាន់នេះឯងអត់មានខ្លួនយើង វាមានវិថីចិត្តដឹងអារម្មណ៍វាអត់មាន ខ្វះអីទេឃើញទេអានេះឯង ដែលវាបញ្ច្រាស់អំពីគំនិតដែលយើងគិតថាចិត្តទៅចង់បានដោយតណ្ហាមានខ្លួនយើងជាអ្នកបានទៅ បានប៉ុណ្ណាក៏អត់គ្រប់នៅតែខ្វះអញ្ចឹងតលតែលះសកាយតិថិទៅ វានៅសល់វិថីចិត្តដឹងអារម្មណ៍ដឹករឿងអីដឹករឿងអីដឹករឿងអីយើងចេះតែខ្វល់ទៅក្នុងរឿងណាអត់មានសតិប្បដ្ឋានវិបស្សនាចេះតែខ្វល់ទៅជាមួយរឿងចុះអាស្អីដែលដឹករឿងហ្នឹងមិនក៏មិនរលឹកពធជាតែប្រាប់អញ្ចឹងហ៎ អាដែលដឹងរឿងហ្នឹងមិនក៏មិនរលឹកឲ្យដឹងថាស្អីដែលដឹងរឿងហ្នឹងរលឹកតតែឲ្យឃើញថា ជាមโนទ្វេឬវិថីអត់មែនជាអត្តាតួខ្លួនយើងទេដល់ទៅអញ្ចឹងបានវាត្រូវកាត់អាការខ្វាយខ្វល់ទៅក្នុងរឿងហ្នឹងខ្វល់ចង់បានរឿងនេះវិញចង់បានរឿងនោះវិញយកមកឲ្យណាណាបើមโนទ្វេរវិថីចិត្តវាមិនមែនយើង ផងហ្នឹង នឹងឯងដូច្នេះត្រូវសេចក្តីសុខស្ងប់កើតឡើងបដិបត្តិទៅ បានទទួល នៅរសនៃសេចក្តីសុខស្ងប់នឹងដោយអង្គឯងដោយខ្លួនឯងពុទ្ធបរិស័ទពុទ្ធបរិស័ទយើងគរាវះអ្នកគ្រប់គ្រងផ្ទះបាសក់បាសិកាហ្នឹងទៀតក្នុងសម័យបច្ចុប្បន្នហ្នឹងណាពេលឥឡូវហ្នឹងដែលនៅរស់ហ្នឹងដែលយើង ទទួលស្ដាប់ពធរឿយរឿយនេះណាហ្នឹងឯងត្រូវឲ្យមានស្មារតីមករលឹកដឹងថារឿងទាំងអស់នៅក្នុងពិភពលោកហ្នឹងណា រឿងទាំងអស់ហ្នឹងដែលយើង ដឹងហ្នឹងគ្រាន់តែ ជាអារម្មណ៍របស់វិថីចិត្តតែប៉ុណ្ណោះគេនេះអត់មានរឿងអីដែលមិនមែនជាអារម្មណ៍របស់ចិត្តទេដល់ទៅចិត្តតានុបស្សនាកើតឡើងវាអត់ចាំបាច់ត្រូវការអីដតីទៀតប៉ុណ្ណាអត់មានចាំបាច់ត្រូវការអារម្មណ៍អីដតីទៀតព្រោះចិត្តដែលដឹងអារម្មណ៍ហ្នឹងវាមិនមែនជាខ្លួនយើងហើយហ្នឹងយើងវាចិត្តទៅចង់បាន ចង់បានចង់បានហួសចិត្តទៅទៀត ចង់បានហួសចិត្តហ្នឹងមិនមែនដូចយើងនិយាយថាប៉ែតអីមិនមែនទេមិនមែននិយាយលេងអញ្ចឹងទេទៅអាចង់បានហួសចិត្តហ្នឹងគឺចង់និយាយថា ប្រកដីនៃជីវិតយើងហ្នឹងវាត្រឹមតែចិត្តនឹងឯងដែលដឹងអារម្មណ៍ហ្នឹងបើអត់ចិត្តមានមានយើងអ្នកចង់បានអីណាមិនអញ្ចឹងចិត្តនឹងហើយតើ ហើយចិត្តនេះណាដឹកនៅអារម្មណ៍ណាតែងតែល្មមជាមួយនឹងអារម្មណ៍ហ្នឹងអត់ចាំបាច់អារម្មណ៍ដតីទេចិត្តនឹងត្រូវរលត់ខ្លួនឯងទៅប៉ុន្តែចំណងដែលចេះចង់ហ្នឹងដែលថាវាចង់បានហួសចិត្តហ្នឹងបានដីថាវាអត់រលឹកដឹងថាចិត្តដែលកើតឡើងពេលណាតែងតែល្មមជាមួយនឹងអារម្មណ៍ហ្នឹងឯងព្រោះអាស្រ័យអារម្មណ៍មណបច្ច័យហ្នឹងបាន ចិត្តនឹងកើតឡើងគាត់ថាមិនល្មមចាំបាច់កើតមកធ្វើអីចិត្តហ្នឹងហ៎ វាល្មមវាគ្រប់ដោយហេតុវាល្មមវាគ្រប់ដោយបច្ច័យបានចិត្តនឹងកើតឡើងអត់ទៀមទាអីទៀតទេ ក្រៅតែពីរលត់ទៅវិញកន្លងទៅអតីតាធម្មាដូច្នេះអត់មានសតិប្បដ្ឋានអាចំណងចង់នឹងឯងទេដែលចង់ហួសចិត្តមកពីអត់បាន ដឹងចិត្តតាមសេចក្តីពិតជីវិតសពថ្ងៃគឺអត់អត់លំបាកអីទៅពេកទេកាលណាបើយើងទទួលយកពធមមកប្រតិបត្តិ អត់មានរឿងអីដែរដែលឲ្យយើងលំបាកទៅសោកសៅចង្អៀតចង្អល់តាមតឹងអីទេ ព្រោះយើងបញ្ច្រាស់ពីចំណងហ្នឹងមកយើងបញ្ច្រាស់ត្រឡប់មកវិញមកណាហ្នឹងហើយបញ្ច្រាស់ពីតណ្ហាហ្នឹងត្រឡប់មកវិញចាត្រឡប់មកគឺបានយើងឃើញថាអ្វីដែលជាទីពឹងយ៉ាងសំខាន់ហ្នឹងនៅត្រង់ការដែលដឹងថាអ្វីអ្វីក្នុងโลกហ្នឹងវាត្រឹមតែជាអារម្មណ៍របស់វិថីចិត្តតែប៉ុណ្្នឹងទេអត់មានម្ចាស់ណាទៀតទេ ចិត្តហ្នឹងក៏មិនមែនម្ចាស់នៃអ្វីអ្វីហ្នឹងបានត្រឹមតែដឹងទេដូចចក្ខុទ្វេវិធ័យដឹងរូបមិនមែនទៅធ្វើម្ចាស់រូបទេរូបគេមានបច្ច័យឲ្យកើតឡើងគេរលត់ទៅខ្លួនគេអានេះគ្រាន់តែដឹងដឹងរូបហ្នឹងហើយរលត់ចោលរូបហ្នឹងទៅទៀតសំបីតែលោភៈជាវ័នដែលមាន រូបជាអារម្មណ៍ហ្នឹង លោភៈក៏រលត់ចោលរូបហ្នឹងទៅដូច្នេះវិថីចិត្តដែលដឹងអារម្មណ៍ហ្នឹងមិនមែនជាម្ចាស់លើអារម្មណ៍ទេហើយអារម្មណ៍គឺលោក លោកគឺអារម្មណ៍ទេលោកក្នុងអរិយវិន័យហ៎ គឺណាយើងគិតថាលោកហ្នឹងផែនដីឬក៏ឋានសួគ៌ទេវតាអីអីហ្នឹងអាហ្នឹងគឺជាលោកដោយសន្និមត់ហ្នឹងឯងទៅតាមអត្តភាពដែលបដិសន្ធិទៅហ្នឹងឯងក្នុងភពភូមិឋានហ្នឹងវាមានឱកាសសលោកហ្នឹងវាមានចក្រវាលហ្នឹងចឹងទៅក៏ប៉ុន្តែ ក្នុងការដែល យើងត្រូវសិក្សាពីសង្ខារធัว អ្វីដែលកើតឡើងបានវាជាបរមត្ត ដែលវាមានពិតនឹងឯងអញ្ចឹងអ្វីដែលកើតឡើងនឹងឯងរូបារម្មណ៍ជាលោកក្នុងអរិយវិន័យសត្ទារម្មណ៍ជាលោកក្នុងអរិយវិន័យឃើញទេគុណធារម្មណ៍ក្លិនជាលោកក្នុងអរិយវិន័យនៅ ពេលដែលកំពុងឃើញហ្នឹងណាអានឹងឯងគឺចក្ខុវិញ្ញាណនេះដែល ដឹងរូបនេះឃើញទេប៉ុណ្្នឹងទេដែលរស់នៅ ក្នុង លោក នៃរូបារម្មណ៍ហ្នឹង ហ្នឹងឯងហើយចក្ខុវិញ្ញាណហ្នឹងគឺវាមានជីវិតិនត្រីហ្នឹងវាអត់មានជាមនុស្សជាទេវតាអីទេគឺដែលរស់នៅក្នុងโลกនៃរូបារម្មណ៍ហ្នឹងវាអត់មានមនុស្សទេវតាសត្វអីអ្នករស់នៅទេវិថីចិត្តដឹងរូប រូបហ្នឹងជាលោកក្នុងអរិយវិន័យវាបែកធ្លាយទៅ អាការដឹងរូបហ្នឹងក៏រលត់ទៅអាហ្នឹងវិបស្សនារៀនលើកឡើង ដើម្បីពុទ្ធបរិស័ទយើង បានស្ដាប់រឿយរឿយវិបស្សនាតាកតងនឹងយើងសិក្សាព្រះអភិធម្មផងរៀនផងជំនួយឲ្យយើងស្ដាប់យល់ព្រោះជាជីវិតយើងប្រចាំថ្ងៃហ្នឹងដែលយើងអត់សិក្សាព្រះអភិធម្ម សិក្សាបប្រតិបត្តិដើម្បីចែករូបធម៌នាមធម៌ផ្សេងផ្សេងគ្នាទៅវានៅសមោខៈខណៈទេដល់អញ្ចឹងវាសម្គាល់មានយើងឃើញរួចទៅយើងដដែលនឹងអ្នកលឺរួចយើងដដែលនឹងឯងអ្នកសក់យើងដដែលនឹងអ្នកຕົកយើងដដែលនឹងអ្នកឃ្លានឃ្លានទៅយើងអ្នកឆ្អែតហើយវាមានសេចក្តីសម្គាល់ថាយើងដោយអត់មានសតិរលឹកដឹងសភាវៈជាបរមត្ថឃើញដីឡែកលឺដីឡែកឃ្លានដីឡែកឆ្អែតដីឡែកវាមានអត្តាយើងឯណាអ្នកឃើញអ្នកលឺអ្នកដឹងឃ្លានដឹងស្រែកអីនឹងទៀតមានតែ បរមត្តនឹងឯងជាធាតសុតសុតនឹងឯងដែលលះនៅអត្តានុតិដ្ឋិអញ្ចឹង មានយើងត្រូវការអីអ្វីក្នុងលោករបស់មច្ចរាជនឹងប្រគល់ឲ្យទាំងអស់អត់ចាំបាច់យើងเตรียมទាត្រូវការអីទេអានេះឯងគឺបានន័យថាជាការដាក់ចោល នៅឧបាទានខណ្ឌនឹងជាការដែលមិនប្រកម្មនឹងនឹងដែលមានពធัวជាទីពឹងចឹងនឹងដែលព្រះអង្គត្រាថាអេតាំងពីយ៉ាងមរណេពេកមាណោលោកកាមិសੰងបច្ចហេសន្តិពេខោនឹងបើឃើញភ័យក្នុងសេចក្តីស្លាប់អញ្ចឹងណានឹងឯងត្រូវលះបង់នៅ គ្រឿងជាប់ចម្ពាក់ក្នុងលោកនឹង តាមរយៈនៃសិលសមាធិបញ្ញាហ្នឹងគេឃើញសភាពការក្នុងពិភពលោកហ្នឹងគេមកបញ្ជាក់ឲ្យឃើញគុណតម្លៃរបស់បព្វជិតដែលគង់នៅក្នុងពភ្នោះហ្នឹង នឹងឯងពិចារណាឃើញទោសរបស់លោកនឹង ទៅរឹងរឹតតែឃើញសិលសមាធិបញ្ញានឹងមានតម្លៃជាទីពឹងអានឹងឯងដូច្នេះអ្វីអ្វីនោះវាជាព្រឹត្តិការណ៍មករំលឹកដាស់តឿនឲ្យយើងមិនអាចនៅបង្អែបង្អង់អីចិត្តតែសบายរីករាយថាយើង មានទ្រព្យហើយយើងបានទីពឹងមានឋានៈបុណ្យស័ក្តិលៀបយោខ្ពង់ខ្ពស់ហើយមានទីពឹងទីពឹងឯណា គឺថាដល់ទៅពេលមានភ័យកើតឡើងទ្រព្យសម្បត្តិក៏ដោយឋានៈបុណ្យស័ក្តិពងខ្ពស់នឹងក៏ដោយมันអាចមកការពារភ័យបានទេហ្នឹងហ្នឹងឯងអ្នកដែលឋានៈពងខ្ពស់អីហ្នឹងក៏ត្រូវបាត់បង់ជីវិតដោយសារជំងឺរោគហ្នឹងទេណាឃើញអំប្រុសគាត់មើលប្រធាន អីប្រធានអីនៅស្រុកក្រៅហ្នឹងឯងក៏បាត់បង់ជីវិតដែរហ្នឹងឯងមេមេហ្នឹងទៀតឃើញទេឋានៈបុណ្យស័ក្តិពងខ្ពស់ អីអីហ្នឹងដល់មែនទេនៅប្រធានពេទ្យហ្នឹងក៏បាត់បង់ជីវិតដែរឃើញស្អីស្អីទាំងអស់ហ្នឹងគឺมันអាចការពារភ័យបានទេហើយត្រូវបាត់បង់ជីវិតទៅទៀតមែនអញ្ចឹងទៅហើយអ្នកនៅរស់ជាតែភ័យទៅទៀតអាហ្នឹងឯងដែលរំលឹកដាស់តឿនយើងអាណិតសំណោះចំពោះអ្នកដែលបាត់បង់ជីវិតទៅប៉ុន្តែដែលយើងនៅរស់ហ្នឹងណាត្រូវយកព្រឹត្តិការណ៍ហ្នឹងមករំលឹកដាស់តឿនឲ្យឃើញថា អត់មានស្អីក្នុងโลกនឹងសម្រាប់ឲ្យយើងជាទីពឹងទេយើងត្រូវកាត់តណ្ហាចេញហើយមករោគពធัวដើម្បីជាទីពឹងតាមផ្លូវចិត្តហើយយើងបានដឹងថាអ្វីៗនឹងជាធម្មតាធัวយើងប្រគល់ឲ្យលោកនេះ ដែលយើងត្រូវរួចខ្លួនដែរព្រោះយើងអត់បានសាងឡើងអត់បានធ្វើអ្វីទាំងអស់ក្នុងរឿងបញ្ញខណ្ឌហ្នឹងក្នុងរឿងជីវិតហ្នឹងយើងអត់បានសាងអីទាំងអស់អានឹងឯងដែលជាទីពឹងដល់ខ្សែន ជាទីពឹងដល់ឧត្តមសូមឲ្យពុទ្ធបរិស័ទទាំងអស់ទានបានសំប្រកបនៅក្នុងអវាទានុសាសនីពាក្យទូមានព្រានដៅរបស់ព្រះសម្មាសម្ពុទ្ធមានពពុទ្ធពធប្រសំជាសរណៈហើយមានកុសលធម៌លោកយៈលោកតរៈជាទីពឹងជួយឲ្យបានរួចផុតអំពីភ័យវិបត្តិអន្តរាយ យនៅក្នុងវត្តសង្សារទាំងបណ្ណាឈ្មោះថាមាន ព្រះនិព្វាននឹងឯងជាទិសដៅទាំងសូមអនុមោទនី